មេឃងងឹតតាបចាប់ដូនតាយំ រងង ទិញឈ្មោះអូនឆ្នេះបងនឹងអូនរៀបខ្លួនរូបរាំងព្រះអើយព្រះរួងតន្តែងឈ្មោះអូន ចិញ្ចឹមប្រញាប់ដល់ទាំងវត្តទីសូមពេលព្រះទេលំទ្វេហាប្រលំចិញ្ចឹមប្រញាប់ដល់ទាំងវត្តទីសូមពេលព្រះទេលំទ្វេហា តទូបជីវិងកអញ្ជើញពិសាមុនសូរិយារេបរាភវសូតរហូតដល់5ព្រឹកស្វាតជីរំលឹកនឹកផង ភវសូតរហូត15ព្រឹកស្វាតជារំលឹកនឹកហងកំចាស់សង្វេកអនិច្ចាញាតិកាយើងខ្លាំងមិនដឹងពីប្រឡង និច្ចាញាតិកាយើងខ្លាំងមិនដឹងពីបលាំងច្បាស់កើតពីណាដល់ថ្ងៃខ្ញុំធំយើងខ្ញុំទាំង ក្រុមញាតទេកាសូមទទួលខលាពីសំជុំប៉ុនលើជូនវិញ្ញាណខានពីក្រុមញាតទេកាសូមទទួលខលា